អត់នេះរបស់ផ្លែក្តាំងក្តាំងយ៉ាងហ្នឹងនេះនេះផ្លែយ៉ាងហ្នឹងផ្លែបាទនេះមកក៏ផ្លែហ៊ូនេះដែរឃើញអត់ណាមើលណានេះពីផ្លែនេះនេះនេះដូចគេដោតលេងហ្នឹងឃើញផ្លែនោះផ្លែតើលើកបណ្ដាក់លើហ្នឹងបានជាប់បើមិនចឹងវាបាក់ខ្ទេចខ្ទីអស់ ហើយនៅដីនេះរាប់លានផ្លែទៀតនិយាយតែខកគួរហើយមើលនេះដាញ់យកទៀតដែលឃើញអត់បាទនេះបើបងប្អូនចង់ឲ្យវាផ្លែអញ្ចឹងបាទធ្វើដូចខ្ញុំអត់មានអីពិបាកទេអានេះអត់មានជីមានអីទាំងអស់បាទនេះធម្មជាតិសុទ្ធសាធបងប្អូន បាទខ្ញុំអត់មានណាក់ជីអត់ដែរមានអីទេអត់មានសោចអីទាំងអស់សិនថាទឹកសិនតាមចង់មានផងនេះបាទនេះប៉ុន្តែចាបងប្អូនបើបងប្អូនចង់ឲ្យផ្លែអញ្ចឹងនឹងធ្វើមិនទេពេលដែលវាមានផ្កាបងប្អូនត្រូវដាក់ទឹកវា ដាក់ទឹកវាកុំដាក់ស្រោចឈូឈូអត់មានស្រោចឈូឈូបានទេបាទត្រូវបតក់ទឹកវាបតក់តក់តក់ឯងអត់មានបតក់អត់មានដាក់ឈូឈូឯងបាទដាក់តក់តក់តក់តក់ហើយចោលយើងទិញម៉ោងមកដាក់មកដាក់ចោលមួយម៉ោង2ម៉ោងអីទៅ ហើយពេលវាផ្កាត្រូវស្រោចវាឲ្យបានញឹកញាប់បន្តិចយ៉ាងហោចណាស់ក៏មួយអាទិត្យពីរដងដែរបងប្អូនបាទដល់ម៉ោងញ៉ាំហើយចិត្តញ៉ាំហើយនេះផ្លែណាស់បងប្អូនដល់ដីដល់ដីនេះធ្លាក់ដល់ដីទៅមកបាទនេះវាផ្លែខាងនេះ ផ្លែណាខ្ញុំដាំដើមនេះមិនក្រោមពី10ឆ្នាំទេសត្វស៊ីអស់នេះបាទប្រហែលជាបាទប្រហែលជា9ឆ្នាំ10ឆ្នាំហ្នឹងបាទអូផ្លែញ៉ាំមិញអូផ្លែចេះបាទដូចខ្ញុំថាអញ្ចឹងបើចង់ផ្លែអញ្ចឹងបាទស្រោចទឹកតក់តក់ដាក់ទឹកតក់តក់ទៅ មិនអាចទេដាក់ម៉ោងមានអីក្បាលទឹកយើងហ្នឹងបាទដាក់បតក់បតក់វាទៅកុំបើកខាងពេកបើបើកខាងពេកទឹកនៅខាងវាអត់ជ្រាបទៅដល់ឬទេពេលដែលវាផ្កាពេលវាចាប់ដើមផ្កាយើងត្រូវចាប់ដើមស្រោចដែរបាទមានអីបាក់ទេតែប៉ុណ្្នឹងឯងបាទបើចង់ឲ្យផ្លែច្រើនអញ្ចឹងគឺអញ្ចឹងហើយធ្វើតាមខ្ញុំទៅផ្លែច្រើនបាទ មិនដាក់ជីមិនដាក់អីទេយើងដាំញ៉ាំខ្លួនឯងនោះច្រើនណាស់បងប្អូន